យ៉ាអូខេសួស្តីអ្នកគ្នាបាទធ្វើត្រឡប់មកវិញជាមួយនឹង channel VTK Official អរគ្នាទៀតបាទថ្ងៃនេះផងដែរគឺខ្ញុំបាទមក free style ខ្មែរ call intro 2019ហ្នឹងហើយអ្នកគ្នានេះបាទចង្វាក់ហ្នឹងបាទអូខេអញ្ចឹងខ្ញុំដាក់ link ហ្នឹងអា link ចង្វាក់ហ្នឹងនៅក្រោមវីដេអូខ្ញុំឲ្យអ្នកគ្នា download បាទអញ្ចឹងអ្នកគ្នាគ្រាន់តែចុចទៅលើ link ដែលខ្ញុំដាក់ហ្នឹងមកបាទនៅអឺខាងក្រោមវីដេអូខ្ញុំហ្នឹងមកបងអ្នកគ្នា អ្នកគ្នាប្រហែលខ្ញុំបើខ្ញុំដាក់ link នឹងទទេឲ្យទៅវាប្រហែលអាច down អត់បានចឹងហើយអ្នកគ្នាអញ្ចឹងអ្នកគ្នាគួរតែ down Telegram មួយមកបាទអញ្ចឹងខ្ញុំដាក់ link ហ្នឹងបាទហើយអ្នកគ្នា down Telegram ហ្នឹងមកចុចចុចមកខ្ញុំនឹងដាក់ link ហ្នឹងហើយអ្នកគ្នាចុច download ចង្វាក់ហ្នឹងយកតែម្ដងបាទអូខេចឹងបងប្អូនគ្នាមកថ្មីបាទមិនតន់បានជួយចុច subscribe ទេបាទសូមមេត្តាមកជួយចុច subscribe channel របស់ខ្ញុំបាទម្នាក់មួយផងបាទ អូខេចង្វាក់ចំពោះចង្វាក់ហ្នឹងវាមាន ចង្វាក់កន្ទ្រឹមបាទចង្វាក់កន្ទ្រឹមហើយនិងចង្វាក់ផ្សេងផ្សេងជាច្រើនទៀតបាទដូចពិសិដ្ឋរៀនភ្លេងដាក់យ៉ាងបាទអ្នកគ្នាបាទដូចភូមិខ្ញុំអាប់ដេតអីវ៉ាន់មានចង្វាក់នឹងអស់បាទនេះឃើញទេបាទអញ្ចឹងវីដេអូអស់ហើយបាទមានប៉ុណ្ណឹង បាទចាំអ្នកគ្នាចង់បានចង្វាក់ហ្នឹងអ្នកគ្នាគ្រាន់តែចុចទៅលើ link នៅក្រោមវីដេអូខ្ញុំទៅបាទអូខេអរគុណច្រើនបាទចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ